បាទអរុនសួស្តីបងប្អូនពីខ្ញុំខ្មែរ Simple Life បាទបងប្អូននេះនេះហៅស្ពៃជើងទាមែនទេបងប្អូននេះអានេះមួយខ្ញុំដាំវាមិនដឹងថាវាคล้ายឬមួយក៏មិនទេបងប្អូនធំធំមែនតែនបាទជើងវាមើលអានេះធំធំមែនតែនបងប្អូនបើមិនកាត់ទេវាខូចអត់មានដាក់ជីដាក់អីសោះហើយមិនដឹងថាហេតុអីបានជាវា ធំធំម្លេះបាទខាងនេះស្លាត់ស្លាត់ខ្មែរស្លាត់បារាំងបាទល្អដែរល្អណាស់បងប្អូនខែនេះអានេះបងប្អូនមិនដឹងថាជាស្ពៃស្អីគេទេ ឆាយស៊ីមក៏មិនចំឆាយស៊ីមមិនដឹងថាវាคล้ายឬមួយក៏មិនខ្ញុំមិនដឹងដែរបាទដាក់ទៅវាចេញអញ្ចឹងមកហើយឡូវអត់អ្នកណាញ៉ាំដល់ពេលកាត់វា ដល់ហើយបងប្អូនណាមិនតែចោលអត់ណាញ៉ាំនិយាយទៅឡូវបើសិនជាយើងຕົកទៅវាខូចហើយបាទបើអញ្ចឹងត្រូវញ៉ាំវាអានេះដែរខ្ញុំថាដាំស្ពៃជ្រក់តែមិនទៅជាជ្រក់មិនដឹងថាទៅជាស្ពៃស្អីទៅវិញទេបងប្អូននេះក៏ល្អដែរ ល្អមែនតែនហ្មងអានឹងត្រូវកាត់ដែរចាំបើអត់ស្វ័យជួវាចេញទៅអញ្ចឹងទៅវិញដូច្នេះបាទត្រូវកាត់ទាំងអស់ដើម្បីកុំឲ្យវាខូចបងបងល្អមែនតែនអូកាត់វាតែម្ដងដល់នេះវាបាទនេះមើលនេះមកគុំមកគុំធំគូសំបងប្អូនបាទកាប់វាកាប់វាអញ្ចឹងតើវានៅខ្ចីញ៉ាំ តែប៉ុណ្ណឹងគុំគ្រប់បាទមិនដឹងយកទៅញ៉ាំស្អីទៀតបាទនេះអូនេះដល់នេះបងប្អូននេះចេះពីធំ មកគុំនេះដល់ហើយអត់មានជីមានអីសោះហេតុហេតុអីបានវាធំដល់ប៉ុណ្ណឹងបងប្អូនមើលនេះវ៉ូដល់ហើយអឺបាទគ្រប់តកែបងប្អូនណាធំធំមែនទេណាហើយនេះមានស្អីទេបាទពួកយកទៅត្រកផ្លាញ់ភ្លុកផ្លាក់ភ្លុកផ្លាក់ទៅបាទ ហ្នឹងហើយបើ5គុំពេញពេញមួយធុងនេះបាទបើបន្តនេះឃើញអានេះហើយញើសឈាមផិនយើងបងប្អូនដាំញើសឈាមផិនយើងកំពុងខ្ចីខ្ចីល្អការដាំវាថាវាស្ពៃជើងទាតចេញទៅជាជើងមន់អញ្ចឹងកាត់វាបន្តបងអូល្អបាទនៅក្រោយផ្ទះយើងដាំអញ្ចឹងទៅឲ្យវាមានបាទទោះបីយើងស៊ីអស់មិនអស់ក៏យើងដាំទៅស្រុកនេះបាទមានអីទេ ព្រោះដាំដុះនេះមិនមែនតែ សម្រាប់តែយើងស៊ីមួយមុខទេបងប្អូន ធ្វើឲ្យវាបាត់អបសុកផងចំទៅបាក់ទូយើងធ្វើទៅវាបាត់អបសុក ពីមួយថ្ងៃទៅមួយថ្ងៃដែរបើយើងអង្គុយតែក្នុងផ្ទះសមងសមត្ថទៅបាទខ្មែរយើងទាំងហៅថាអីទេហ្នឹងគេហៅថាកើតរោគអបសុកបងប្អូនតែយើងកើតរោគអបសុកទៅរោគអបសុកហ្នឹងវាពិបាកព្យាបាលជាងអីទាំងអស់ព្រោះហ្នឹងវាតាក់ទងនឹងរំខួរក្បាលរបស់យើង កាលណាយើងមិនសប្បាយចិត្តយើងស្មុគស្មាញវាកើតអារោគហ្នឹងហើយអារោគហ្នឹងពិបាកជាលអាណាបងប្អូនហើយដូច្នេះហើយបាននៅស្រុកនេះគេឲ្យមានយើងដាំស្អីមុខផ្ទះឬក៏ក្រោយផ្ទះអីតិចតួចដើម្បីបាទបំបត្តិការអបសុក នៅតែស្រុកអត់មានអីធ្វើវាកើតអារោគហ្នឹងទុកមិនបានទេ ទុកលែងបានហើយព្រោះវានឹងចេញផ្កាអឺ ផ្កាណាបងប្អូនណាចេញចេញផ្កាបដាបដាណានេះផ្កាបាត់ទៅហើយអញ្ចឹងកែដែរមើលបងប្អូនហើយនៅនេះចល័តខឹងនេះទៀតអានេះហើយលទ្ធផលបងប្អូនមកកេះបុបតែម្ដងណាមើលបុបវាមាន ពួកអាបំផ្លាញវាកាត់ស៊ូយើងទម្លាក់មកដីអស់បាទក្តាប់ក្តាប់បាទតើអស់ប៉ុណ្ណេះ តែប៉ុណ្ណឹងបានណាបានមួយឆ្នាំទៀតហើយបងប្អូនអាហ្នឹងញើសឈាមភិនយើងវាអញ្ចឹងដាំអីយើងត្រូវស៊ីហ្នឹងហើយចុះជាមិនដល់ជួបគ្នានៅវីដេអូក្រោយអូខេបាយបាយអរគុណច្រើនបាទអូខេបាយបាយ